Let's take it slow Where you go, I go too And if you hit the bottom, I'm going down with you Let's take it សូមស្វាគមន៍មកកាន់វិឆាវ Cambodia ភូមិ23កោះរំសលឹមយើងខ្ញុំទាំងអស់គ្នា នៅពេលនេះគឺជាពេលវេលាដ៏ល្អដើម្បី ប្រជាពលរដ្ឋយើងខ្ញុំទាំងអស់គ្នាមកទស្សនាចរ នៅកោះរំសលឹម នៅប្រទេសកម្ពុជាយើងខ្ញុំទាំងអស់គ្នា You ask me how we got here Cause you don't know how You say we're taking on water Yeah we're sinking now កោះ23គឺជាកោះរងសលឹមដែល មានប្រហែល300នាក់ជាជនជាតិខ្មែរនិងគ្រួសាររស់នៅកោះ23 Cambodia នៅលើស្នេហ៍សាច់វាត្រូវបានសាងសង់កាលពី5ឆ្នាំមុន ដោយជនបរទេសគាត់បានសាសងនិងធ្វើដំណើរទស្សនាចរយើងខ្ញុំមានការសាសងបញ្ឆមណ្ឌលវិទ្យាសាស្ត្រសម្រាប់ប្រជាជនកោះរងសលឹមរបស់យើងខ្ញុំដែរប៊ីឆៅយើងខ្ញុំមានបន្ទប់គេងសម្រាប់2នាក់មានម៉ាស៊ីនត្រជាក់និងទឹកក្តៅរួមគ្នាតែម្ដងតម្លៃក្នុងមួយយប់តែ15ដុល្លារប៉ុណ្ណោះក្នុងមួយយប់ be waiting for you in the morning I'ma leave without giving a warning I'ma leave without giving a, giving a But every time we say goodbye We all know that it's a lie Now I'm all alone Cause you never show Beach House យើងខ្ញុំសូមស្វាគមន៍មានអារម្មណ៍ឥតគិតថ្លៃដើម្បី យកមកហូបផ្ទាល់ខ្លួនឬស្រាដោយខ្លួនឯងបងប្អូនអាចចំអិនមកហូបដោយខ្លួនឯងនៅផ្ទះបាយមិនឥតគិតថ្លៃប្រសិនបងប្អូនចូលចិត្ត ភ្នំពេញចំណាយ5ម៉ោងឬ6ម៉ោងទៅដល់កំពង់ផែក្រុងព្រះសីហនុយើងខ្ញុំសូមរីករាយជាមួយថ្ងៃជប់សម្រាប់ដ៏អស្ចារ្យនិងការទ្រាំទ្រសពសហគមន៍ដ៏ស្រស់ស្អាតនេះផងដែរបងប្អូនអាចតាមអាចកក់តាមរយៈ Facebook Big Chow Cambodia តម្លៃពិសេសទាំងនេះយើងចង់ឲ្យ អ្នករីករាយនិងពិសេសប្រទេស កម្ពុជាសូមអរគុណការទ្រាំទ្រពួកខ្ញុំនឹងរីករាយសូមស្វាគមន៍អ្នកសូមអរគុណ Thank you.